2796ដាក់ឲ្យតន់បងគ្នាណាលក្ខន្តិកៈបងគ្នា3ទៅ4នាក់បងគ្នាតោះបាទតិចបំផុត3ទៅ4នាក់បងសំណប់ចិត្តបងបងបងដែលដាក់តម្លៃខ្ពស់ជាងគេបងមិននិយាយមែនណាបងគ្នាបើមើលសាច់ឈើបេងនេះបាទបាំងស្ងួតហ្មងបងសំណប់ចិត្តហើយបាំងស្ងួតបងហើយបងបងអ្នកឲ្យតោះចិត្តទេបងប្រើប្រាស់យកចោះបងគ្នាណាបងបងគ្នាបាទ Valentine ជួបបងបង2ឆ្នាំទៀតបងបាទ Valentine បងកាក់មុនមានតែមានតែនេះណាបងគ្នាបាទ បញ្ញាតាក់ទងទៅបងស្រីណាទៅបញ្ញាតបតបងបងណាដែលស្រឡាញ់បងណាដែលពេញចិត្តបងបងគ្នា2796ហើយបងនេះតោះបងបញ្ចប់តម្លៃណាបងគ្នាណាបងសម្រាប់ចិត្តបងបាទបងបងដែលដាក់តម្លៃខ្ពស់ជាងគេ ចុងក្រោយគេគឺជូនបងបងនោះហើយណាបងសម្រាប់បាទ10បង10បាទហើយលក្ខន្តិកៈនៅតែរក្សាដដែលបងបងដែលកំពុងទស្សនាបងបងគ្នាតា10បងណា10បងតម្លៃអត់តាន់បានទៅលើបងបងណាម្នាក់ទេណាបងសម្រាប់ចិត្តហើយ តែបើសិនជាមានបងបងណាដែលដាក់តម្លៃខ្ពស់ជាងគេបងចុងក្រោយគេបាទគឺខ្ញុំសូមរាប់ដល់5ណាបងសំណប់ចិត្តបងពេជ្រអៀងបងធារីណាបងសូម3នាក់បងសូម3នាក់ណាបាទសូម3នាក់បងលួបទាំងអស់បងមិនមែនថាតន់តែតម្លៃអត់តន់ចំណេញអូបង3នាក់ហើយណាបាទ3នាក់ហើយបងសំណប់ចិត្តបង បងបងដែលដាក់តម្លៃពូបងសូមដាក់ឡើងលើគេបងប្អូនគ្នាណាសូមដាក់ឡើងលើ2796ទៀតបងបាទពួកខ្ញុំរាប់បញ្ចប់10ហើយ ចឹងបើសិនជាមានបងបងណាដែលដាក់តម្លៃពោះជាងគេបងចុងក្រោយគេបាទខ្ញុំរាប់តែ5ទេសុំខ្ពស់បងសុំខ្ពស់ឡើងលើ2796បងបាទក្រោមគេអត់ទេបងនេះណាបាទក្រោមគេអត់ទេឡើងលើ2796បងដាក់បានបងនេះតោះដាក់បានណាបាទលឿនបងលឿនបងស្អាតណាស់នេះបង ពិសេសហើយបងបងអាចអ៊ីនធឺណិតខ្សោយឬក៏យ៉ាងណាបងបាទពូសុំតម្លៃចុងក្រោយណាបងបងគ្នាតន់ទៅលើបងគ្នាបាទហើយឬក៏បងបងដាក់តម្លៃឲ្យនេះបងបងគ្នាតោះបាទបងបងដែលកំពុងទស្សនាបងសំណប់ចិត្តបងបាទវើតបងវើតបងបងណា បាទបងបងណាដែលស្រឡាញ់បងណាដែលពេញចិត្តបងគ្នាបាទជូនបងបងទាំងអស់ទៅម្ដងណា បាទបងប្អូនដែលកំពុងទស្សនាបន្ត400 view ជាងបង បាទទឹកតដេញបានពិសេសមែនតើបងតម្លៃនេះ បាទពិសេសមែនតើបងបាទបងបងដែលកំពុងទស្សនាបងបាទឥឡូវគ្រប់3អ្នកហើយឬក៏នៅគ្រប់3អ្នកហើយឬក៏នៅបាទគ្រប់3អ្នកហើយឬនៅបងណាបងបងគ្នា បាទសុំឡើងលើ2796 បងណាស្អាតបងស្អាតស្អាតណាស់បងសំណប់ចិត្តហើយតឥឡូវនេះបងបងណាដែលស្រឡាញ់បាទដាក់លោកតាមួយបើបងដាក់លោកតាមួយលោកតាមួយបើដាក់លោកតាមួយដេញជុំលោកតាមួយបងឯនេះដេញលោកតាមួយសិនតោះដូ វត្តកំពូលជូបងមួយវត្តកំពូលជូបងមួយសិនបាទបាទវត្តកំពូលជូបងមកមួយសិនម៉ែតនៅណាបើម៉ែតនៅណាបងលោកតាប្រភេទឈើធ្នង់បងនេះតាកំពូបងបងកំពូបាន81 81ណាបងបងគ្នា70 72បាទ បានរហូតដល់3ទឹក4មកកាត់លោកតារងណាបាន2ទឹកកន្លះវងកំរាស់សាច់ឈើលោកតាណាបានរហូតដល់មកទឹកកន្លះបងស្អាតមែនតើមកសាច់ឈើក្នុងមួយសាច់ព្រៃចូលមកដាក់ជូនបងទៀតបងតោះ420បងដេញជូនបង5ដុល្លារមួយ2នាទី5ដុល្លារឡើងទៅបងគ្នាណា420បងគ្នាបងកម្ពស់8 8បានអូន81បង81 បាទដេញជួយបងតា2នាទីបងគ្នាណាបងប្រភេទឈើធ្នង់បងបងគ្នាម៉ៅជួយបបលបងមួយទៅលើកឲ្យផុតទៀតខ្លាចឲ្យវាកោតតោះបងបងគ្នាណាខ្ញុំបបលជួយបងខាងក្រោយបាទលោកតារីករាយនេះបងគ្នាតោះបបលជួយបងបងខាងក្រោយបាទពីខាងក្រោយបងមួយទៀតបងអូខេនេះបងបងខាងខាងក្រោយបងជួយបងបងតែ2នាទីទេអូនលើកមកវិញបាទនេះបងឃើញហើយបងស្អាតណាស់បងលោកតាប្រភេទឈើធ្នង់ លោកតាប្រភេទធេធ្នុបងសំណប់ចិត្តត្រូវណាបងបាទ50បងណា50បងទៀតបងទៀតបង40បងគេហួរបងបងលោកតានេះស្អាតហើយបាទលោកតានេះស្អាតខ្លាំងមែនតើបងបងស្អែកមានឈុតការ៉ូណាបងបងណាដែលចង់ដេញក្រែយប់នេះខ្ញុំដេញក្រែជូនបងបងចប់មួយឆ្នាំនេះខ្ញុំសាក់ទៅដេញក្រែមួយបងណាបងបាទ ដេញក្រែក្នុងបិទបេងអូក្នុងបិទបេងស្អាតណាស់បងអើយបាទពិសេសអៀមបង95បាទទៀតបងបាទ420បង420ចិត្តអស់នាទីណាបងណាចិត្តអស់នាទីបងបងបងមើលឡាយចាស់ខ្ញុំគឺដេញចាប់ពី160ដុល្លារទៅបង 115ដល់140ហើយបងប្អូនគ្នាតោះសៀមអ្នកមួយបងគ្នាតោះសៀមអ្នកមួយបងគ្នាតោះឲ្យឡើងវិយូតិចសិនបងគ្នាណាបងតោះឲ្យឡើងវិយូតិចសិនបងគ្នាណាបងតោះឈុតមកក្របនេះបងគ្នាតោះចប់មកខ្នាតនេះបងបងណាដែលស្រឡាញ់ប្រភេទក្រែធ្នុងបិទបេងថ្ងៃនេះខ្ញុំដេញជួយបងមួយបងបាទធ្នុងបិទបេងបងគ្នាធ្នុងបិទបេងណាបងបងគ្នាក្រែគេងមក